ភាពរបស់យើងបរាជ័យមានតែ2ឯងប៉ុន្តែអស់មានតែមួយគឺបាក់ទឹកចិត្តឬគេហៅថាជំងឺអស់អារម្មណ៍បរាជ័យស្អីមិនស្មើនឹងការបាក់ទឹកចិត្តទេដោយពាក្យដែលអាត្មាបយលដែលរបៀបខុសពីគេនេះណាញាតិញោមដើរមកដល់ពេលនេះ បើយើងនិយាយពីភាពជ័យនៅក្នុងលក្ខណៈបុគ្គលអាត្មាទទួលយកបានហើយមិនបាច់ថាចង់បានអីទៀតទេប៉ុន្តែមហិច្ឆតាវាមិនត្រឹមប៉ុណ្្នឹងឯងចង់ចែករំលែកទៅដល់អ្នកដទៃហើយចង់ឲ្យមានមនុស្សមានគំនិត ជាតិនឹងឲ្យបានច្រើនដាំទឹកចិត្តមនុស្សឡើងវិញមុននឹងនិយាយពីដាំទឹកចិត្តខ្មែរនិយាយអំពីស្រុកយើងហងៃដូចឡាននៅក្នុងជ្រោះញ៉ែ ហើយកំពុងតែល្អិលអញ្ចឹងអត់មានហ្វ្រាំងអីទប់ទេអត់មានអីទប់ទេគ្រាន់តែមិនតន់ដល់បាតជ្រោះក៏ប៉ុន្តែវានៅ ក្នុងជ្រោះអញ្ចឹងស្អីក៏ល្អិលទៅអស់ដែរស្អីក៏ល្អិលទៅអស់អសរសាសក៏អញ្ចឹងស្អីក៏អញ្ចឹងមើលចំបីក្រសួងមន្ទីរធំធំសេអសរអត់ត្រូវដាក់ផ្លាកប៉ុនប៉ុណ្ណាណីមើលដូចស្អីអគ្គនាយកដ្ឋានអន្តោប្រវេសក្រសួងប៉ុណ្ណាណីសរសេរអត់ត្រូវហ៎ អត់ត្រូវហើយគេសរសេរ comment ពេញ Facebook ឲ្យធ្វើបង្អើយអត់ចេះខ្មាស់ណ៎ណាអ្នកបំផ្លាញហ្នឹងបើថាអឺប្រជាជនកត្រឹកកត្រីទៅហេចង់ផ្ដាំទៅដែរបើខ្វះលុយកែចង់មកជួយអន្តោប្រវេសនឹងដាក់អាដេញអាស្ដាខាងចុងអត់ព្រមដាក់តន្តឃាតទេពាក្យខ្មែរមានន័យដោយមិនដេចដែលហៅថាតន្តឃាតនោះឃាតតៈនឹងសម្លាប់ មានន័យសម្លាប់សម្លេងហ្នឹងអន្តោពវេសនៈជាបល័យប៉ុន្តែគេសម្លាប់នោមួយទៅ យើងអាន ត្រឹមអន្តោប្រវេសហើយអត់ដាក់អត់ដាក់អដេញអតន្តឃាតហ្នឹងទៅដាក់អស្ដាលេខ8អាលេខ8ដូចលេខ8ហ្នឹងវាអត់បាត់សម្លេងទេគឺគ្រាន់តែបានសម្លេងកញ្ឆក់ឧទាហរណ៍ដូចជាដអញ្ចឹងដឧត្តមណាក៏បានអាហ្នឹងគេប្រើអញ្ចឹង ដើម្បីយកសម្លេងកញ្ឆក់ប៉ុន្តែសរសេរអញ្ចឹងហេបើថាខុសអញ្ចឹងបាត់កំហុសគេថា កំហុសដោយអចេតនាមិនមែនជារឿងគួរឲ្យសើចំអកទេក៏ប៉ុន្តែខុសហើយមិនកែខុសហើយ បំពេញទៅ ជាកំហុសពិតប្រាគាត់នេះមិនអត់ដឹងយូរអាត្មាបើកជិះឡានទៅឃើញនៅតែនឹងអត់កែឃើញទេអញ្ចឹងថាស្អីក៏កំពុងតែរអិលនៅ ក្នុងមាត់ ជ្រោះដែរអញ្ចឹងបើម្នាក់នៅលើឡានទាំងអស់គ្នានឹងអត់ភ្ញាក់ខ្លួនទេបន្តិចងាប់អស់ហើយញាតិញោមហ្នឹងហើយហ៎យើងកុំទៅចង់តដើមទឹក ដីកម្ពុជាក្រោមទឹកដីសេរិនមកវិញថាតដើមបានមកវិញក៏ដោយបើមនុស្សវាអត់ទឹកចិត្តវាគង់តែលាយតដែលឧទាហរណ៍ថាឪពុកជាអ្នកជំនួញមានដីច្រើនបកគលឲ្យកូន តែបើកូនអត់ចេះមុខជំនួយនឹងអឬក៏មិនដឹងថាតើក្នុងនឹងមានលុយប្រមាណអីប្រមាណឬក៏ដីទំហំប៉ុណ្ណាក៏អត់ដឹងសួរថាកូនរបៀបហ្នឹងថែរក្សារបស់ឪពុកនឹងបានទេថាបានទេឃើញឃើញស្អីក៏វិនិច្ឆ័យហ៎ទៅសួរកូនខ្មែរយើងឥឡូវបើចេះប្រវត្តិសាស្ត្រអត់ចេះណោទៅចេះចេះតែរាជវង្សឆេងណោមើលរឿងភីអោះ គ្មានចូលចិត្តអានអីមួយទេញាតិញោមកូនខ្មែររាល់ថ្ងៃវាវាបង្កើតទម្លាប់មួយអត់ចូលចិត្តអានអីប្អូនជាទួតមួយអាត្មាមួយមករៀនពេទ្យនៅនឹងអាត្មាជាប្រាប់ថា ស្រុកគេគេមិនធ្វើអញ្ចឹងទេគេស្រឡាញ់សភៅណាស់ហើយបានប្អូននោះថាកណាចូលចិត្តអានដែរតាប៉ិនមិនហ៊ានអាន ខាងក្រៅខ្លាចគេថាពេកពេកដល់ក្នុងកតុបមិនហ៊ានអានពេលទៅជាអញ្ចឹង ចុះវប្បធម៌ស្រុកគេទៅ ពលានយន្តហោះក៏ដោយឯណាក៏ដោយលើយន្តហោះក៏ដោយគេអានគ្រប់តែគ្នាដល់តែគេអានច្រើនគេរៀនច្រើនទទួលព័ត៌មាន បានច្រើនគេមិនងាយងប់អីញាតិញោមហើយខ្មែរយើងដែលទៅអ្នកដឹកនាំចិត្តតែបបួលទៅងាប់ហ្នឹងដោយសារអត់មានចំណេះ ដឹងច្រើនទទួលព័ត៌មានបានតិចហើយដល់តែជឿអ្នកណាទុកនឹងនឹងដូចព្រះមែនទេ ញាតិញោមឆ្លងកាត់ដឹងបើថាជឿអ្នកណាហើយណា ទុកនៅនឹងដូចព្រះមេដឹកនាំណាដូចព្រះអញ្ចឹងកុំណានិយាយប៉ះបន្តិចមិនបានទេហ្នឹងហើយឆ្លោះគ្នា ប្តីប្រពន្ធឆ្លោះគ្នាកាន់បាក់ខុសគ្នាកាប់គ្នាក៏មានដែរពីព្រោះអីនេះខួរក្បាលនេះ វាអឹមផ្ទីពេកវាតេពេកអត់បាន ទទួលចំណេះដឹងច្រើន អញ្ចឹងល្បិចមនុស្សមិនក៏អត់ចេះដែរហើយឥឡូវយើងមើលបាក់មួយនិងបាក់មួយកំពុងជេរគ្នាជេរតែគ្នា ហើយថាខ្លួនឯងសុទ្ធតែជាអ្នកស្រឡាញ់ជាតិសួរថាជាតិស្អីខ្លះឥឡូវយើងសួរបកមកវិញថាតើជាតិស្អីស្អីដែលហៅថាជាតិឲ្យនិយមន័យមើលជាតិនឹងស្អីជាតិនឹងវាមិនមែនមានតែសម្បកប្រទេសទេ មិនមែនមានតែទឹកដីទៀតសូម្បីតែមនុស្សនឹងក៏រួមបញ្ចូលដែរចុះបើយើងស្អប់ជនជាតិខ្លួនឯងទៅហើយហ្នឹងយើងស្រឡាញ់អីមែនអត់មែនអត់ហើយអ្នកខ្លះជេរគេខ្លាំងថាស្រឡាញ់ជាតិស្អប់ខ្មែរគ្នាឯងហ្នឹងអាត្មានៅចិត្តព្រំដែនយួនអាត្មាដឹងញាតិញោមពេលយួនឆ្លោះគ្នាវាយគ្នាណាតិចលោកមានម្នាក់នឹងមកវាយជាមួយខ្មែរវាឈប់វាយគ្នាវាមកវាយខ្មែរងាប់សិន បានវិវ័យគ្នាវាទៀតវាមិនអនុញ្ញាតឲ្យជនជាតិណា ធ្វើបាបជនជាតិវាទេអានៅចិត្តចាមក៏ចឹងដែរអាត្មានិយាយបន្តិចពីរឿងហ្នឹងដល់និយាយឲ្យអស់បានដឹងរឿងអាត្មាទៅពង្រឹង វិស័យវត្តអារាមនៅវត្តកំណើតអាត្មាឆ្នាំ98និយាយពីចាំឆ្វៀមើងងាយវត្តខ្មែរយើងនោះមើងងាយដល់ល្មងហើយ ចៅតិកាមួយអង្គហើយលោកពីរបីអង្គទៀតដាំស្អីក៏ក្មេងជ្វាមកដកចោលអស់វាប្រឡែងប្រពេប្រឡែងអីមកស៊ីពេញអស់អហើយនៅពេលជ្វារៀបការខ្ចីមេក្រូខ្មែរចាន ឆ្នាំងរបស់ខ្មែរទៅវាឲ្យម្ដង20000អីចឹងទៅប៉ិនបែកវាអត់សង ខូចមេក្រូវាអត់សងវាថាសងលោកខ្មែរបាបហើយអាត្មាទៅអីក៏ល្ងងអីយ៉ាងនេះថាឲ្យសក្រិចហ្នឹងតែមក គេមើងងាយក្បាលប៉ុណ្្នឹងឯងនៅតែឲ្យគេទៀតហើយបានលោកសើចហ្នឹងចូលវាធ្លាប់ធ្វើអញ្ចឹងឯងបានទៅបានអីទិញអីឆាន់ដែរបើយាយយាយមិនគិតផងបានអាត្មាទៅហើយបើកបរិញ្ញាបត្រដបងកាលហ្នឹងអាត្មាទៅបរិញ្ញាបត្រដបងផុតដែរអាត្មាទៅចរចាមួយសក្រាចជ្វាគាត់ថាឃើញអាត្មាទៅនិយាយពីខ្មែរខ្លាចនោះ អាត្មាដើរចូលទៅក្នុងភូមិជាទៅរោសក្រាចទៅមកអាត្មាមិនមែនទៅច្បាំងណាអាត្មាទៅចរចាដែរទៅដល់គេខឹងអាត្មាដែរប្រាប់ពីរឿងរ៉ាវអីសពគ្រប់ចឹងក្លាហានហ្នឹងកាលហ្នឹងអាយុ22បានហើយគេថាបើបើវាមានពិតចាប់ឲ្យគេ បានបានតែប៉ុណ្ណេះមកអាត្មាធ្វើមែនឡើងបេះផ្លែឈើនៅវត្តអាត្មាពាត់ចាប់កាលហ្នឹងលោកចិត្ត60អង្គដែរហើយមាន ធំធំជាងអាត្មាទៀតលោកលោក មកដល់ឲ្យវាស្វែងគុំសុំទោសក្មេងទូចទូចអាយុប្រហែលជា10ឆ្នាំជាងអីប៉ុណ្ណឹងវាថាវាមិនអាចថ្វាយមង្គមខ្មែរបានទេទើបយើងដឹងថាតើគេបញ្ចូលមโนគមយ៉ាងម៉េចតែយើង ជាខ្មែរនឹងដែលបញ្ចូលមโนគមឲ្យកូនយើងស្រឡាញ់ខ្មែរមិនអត់ No never បើមិនរលាយទៅចម្លែកនិយាយមកដដែល មកថាបើមិនថ្វាយបង្គំសុំទោសវ័យមកចងជាប់វាសុកចិត្តឲ្យវ័យហើយបដៅទៅមកលួសថ្មីប៉ុណ្ណឹងណាដាក់ឆ្វាប់ទៅកទួលចេញឈាមព្រិចព្រិចហ្នឹងកាលហ្នឹងកាចហ្នឹងមកមកថាត្រូវវ័យ3អំពាត់ឥឡូវមើលរំពាត់រមូលខ្លួនមកថាបើសុំទោសពីអំពាត់ទៀតអត់វ័យទេតែដាច់ខាតអត់សុំទោសលោកខ្មែរដាច់ខាតហ្មងឲ្យវ័យ ណាថែមមួយទៀតសួរទៀតបើសុំទោសអត់ໄວអត់ទេទាំង3នាក់ដាច់ខាតហ្មងឧទាហរណ៍ថារឿងនឹងវាកើតនៅកូនខ្មែរយើងវិញឆ្វេចាប់បានវិញគេឲ្យថ្វាយគុំគេម៉េចលូណោះបានពេលហ្នឹងអាត្មាមានរឿងមួយឆ្វៀនខ្លាំងមែនតើ ខ្មែរយើងមកឃុំញាតិញោមមានរឿងភ្លាមអាត្មាដឹងថាមានរឿងហើយពួកអាត្មាវ័យប្រកាសជាពួកវាមកអាត្មាឲ្យក្មេងវិញរត់ទៅប្រាប់ប្រជាជនខ្មែរយើងឲ្យមកជួយអាត្មាផងកាលនោះណាមិនតាន់ចេះធัวអាទេទេកាលនោះចេះតែបល័យទៅបរៀនវាស្រឡាញ់វត្តគេបំផ្លាញខ្លាំងពេកប្រាប់ទៅគ្មានញាតញោមណាខ្មែរមួយទេឮតែអាត្មាមានរឿងមួយឆ្វៀងមានណាមកទេខ្លាចឆ្វៀងធ្វើអំពើ ខ្មែរមកឃុំជ្វាតែមកភូមិឯងញោមយើងមើលស្មារតីខ្មែរយើងបើរបៀបអញ្ចឹងអញ្ចឹងមិនរលាយទៅចម្លែកវានៅជាមួយគ្នាបាទលាយគ្នាបានខ្មែរនិយាយទាំងពីរហ្នឹងមកពីនៅលាយគ្នាបាទបាទយល់យល់យល់អាស្គាល់អានៅចិត្តនេះមកដឹងបាទ មកពីភូមិហ្នឹងលាយឡំគ្នាជ្វាផងចាមផងនៅនឹងបាទហើយដែលខ្មែរនិយាយបញ្ចូលគ្នាដោយសារសាសនាវាតែមួយគឺមូស្លីមហ្នឹងហើយហ្នឹងហើយដោយអាត្មាថាអញ្ចឹង នៅភូមិហ្នឹងនៅលាយគ្នាយល់ទេនៅលេគ្នា ខ្លះប៉ិនភាកច្រើន ជាជ្វាចាមតិចនៅនឹងប៉ិន ប៉ិនបើចាមបើបើបើចាមតែម្ដងចរិតមិនមិនសាហាវដូចជ្វាទេតែអាត្មាស្គាល់ណានៅនឹងបាទប៉ិនថ្មនិយាយបន្តិចថាបេះដូងខ្មែរនេះវាអត់ចេះស្រឡាញ់គ្នានឹងរបៀបម៉េចដែលថ្មពិសោធន៍មើលនៅពេលនោះហ្នឹងញាតិញោមថ្មបេះតែបន្តិចទៀតជ្វាវៃងាប់ហើយប្រឡែង មួយទៅឲ្យទៅប្រាប់ម៉ែឪស្រាប់តែមកផ្លេត ផ្ទះ300ជាងមកសឹងទាំងអស់មកសឹងទាំងអស់ខ្លះកបិតខ្លះបថៅខ្លះមករោមស្មាចិត្តហើយអាត្មាលោក60អង្គនឹងនៅឯណាអស់លិញដកមហោវៃមែនតើណៃបានស្រែកអាត្មារហូននិយាយអីមិនបានអាត្មាថាបើចង់ដឹងទៅសួរសក្រាចណែវាលើតែឈ្មោះសក្រាចវាបានវាថយទៅវិញដល់តែពេលពួកជ្វាទៅវិញហើយបាន ខ្មែរយើងមកអើតមួយមួយលើមលើមមក មិនឲ្យមកដល់បន្ទោសអាត្មាទៀតទៅឆ្លោះមួយវាធ្វើអីឃើញទេអាត្មាថាអូពេលដែលអាត្មាចេញពីនឹងមកទៀតជ្វាទៅវៃប្រសង់នៅក្នុងវត្តបែកក្បាលឈាមចូលដល់ខួរលោកដើររៀនធัวហ្នឹងវាទៅលបវៃប្តឹងទៅមេឃុំ ដោយសារលោកកូនអ្នកក្រអត់លុយជ្វាបុកលុយចាញ់គេទៀតគេទៅវាយដល់កន្លែងញាតិញោមចាណានតិចមើលសង្ឃឹមអីទី1ទឹកចិត្តអត់ស្រឡាញ់គ្នាពេលមួយអាត្មាចាំខ្មែរមកឃុំអានឹងលបែងបាញ់ជាពីមអត់ឈ្នះឈ្វាទេខ្មែរត្រូវតែមួយទៅពីររត់លប៉ាលពើមអស់លីងអស់ ដល់ថ្ងៃមួយនោះក្រុមខ្មែរប្រហែលជាជាង10នាក់អាត្មានៅខ្វៀលទាកាលនោះមកសួរទៅណាខាងទៅបាញ់ជ្វាម្ដងដល់ពេលទៅខាងកើតភូមិនោះមកផ្លេតឃើញរត់ទៅវិញជាង10នាក់ហ្នឹងហើយជ្វាទាំងចាស់ទាំងក្មេងទាំងទូចប៉ុណ្ណាដេញមកភូមិដេញទាំងអស់មើលទៅប្រហែលរាប់រយនាក់គឺសាមគ្គីគ្នាអញ្ចឹង ចុះខ្មែរយើងសប្បាយចិត្តហែកហួរគ្នាញាតិញោមអញ្ចឹងរੋអ្នកក្លាហានធ្វើ អី មិនងាយមានអ្នកក្លាហាន ទេដោយសារអីទី1សម្បូរអ្នកហាយអើបើអ្នកហាយអើសម្បូរខ្មែរយើងណាសម្បូរអ្នកហាយអើប៉ុន្តែបើមានបញ្ហា បាន ត្រឹមអាណិត ប៉ុន្តែដូចអាត្មាធ្វើរាល់ថ្ងៃអាត្មាដឹង ថាពេលអាត្មាមានបញ្ហាអាត្មាដឹងថាគ្មានអ្នកជួយអាត្មាទេតែអាត្មាក៏មិនត្រូវការអ្នកជួយដែរព្រោះអាត្មា បានគិតរួចជាស្រេចបើយើងនៅតែខ្លាចគ្រប់គ្នាគ្មានណាធ្វើអញ្ចឹងខ្មែរយើងនេះมันអាចជួយ ត្រឹមតែទ្រឹស្ដីទៀតអល់ថ្ងៃហ្នឹងព្រោះរោគហ្នឹងវារោគកើតទាំងអស់គ្នាអញ្ចឹង ជួយទាំងទ្រឹស្ដី ជាមួយនឹងការលះបង់ធំធេងបន្តទៅបានញាតិញោមប៉ុន្តែអាត្មាមិនចង់និយាយថាត្រូវធ្វើម៉េចទេប៉ុន្តែនិយាយចង់ឲ្យញាតិញោមដឹងខ្លួនទាំងអស់គ្នាថាតើវានៅក្នុងមាត់ជ្រោះដែលកំពុងរអិលមែនអត់បើនិយាយពីពលឹងជាតិនឹងមិនដឹងនៅឯណាថាខ្មែរនៅស្រុកនេះចោះថាយើងរស់នៅក្នុងប្រទេសដតីមានភាសាដតី ខ្មែរនៅស្រុកខ្មែររាល់ថ្ងៃកូនខ្មែរសរសេរអក្សរអត់ត្រូវទេអក្សរខ្មែរញញឹមមើលតាម Facebook មើលសរសេរត្រូវសរសេរអត់ត្រូវទេកុំថាកូនខ្មែរជាប្រសក់ជាកុហកធម្មតាលោក សង្ឃនឹងសរសេរអត់ត្រូវដែរហើយកុំថាលោកសង្ឃធម្មតាលោកល្បីទេសនារាល់គ្នានឹងក៏សរសេរអត់ត្រូវដែរមានន័យថាដូចជាអត់ខ្វល់អីទល់ទេសោះបើមិនវិនិច្ឆ័យទៅចម្លែកមែនអត់ ញាតិញោមនិយាយហ្នឹងមិនមែនឲ្យអស់សង្ឃឹមទេឲ្យដឹងយល់ប៉ុន្តែវិលទៅវិញថារោគមួយទៀតរបស់ខ្មែរយើង គឺជារោគដែលកែមិនងាយបាន ត្រង់ថារឿងប្រទេសជាតិកុំខ្វល់វាជារឿងរបស់អ្នកដឹកនាំនឹងដែលឲ្យប្រទេសយើងធ្លាក់ដល់កម្រិតហ្នឹងណា គឺដោយសារអញ្ចឹងអាត្មាឧទាហរណ៍មួយថា ជាការពិតអ្នកកាត់ចង្កូតមិនច្រើនទេតែយើងជិះយន្តហោះក៏ដោយជិះឡានក្រុងក៏ដោយក៏យើងត្រូវរើសក្រុមហ៊ុនណា ដែលទុកចិត្តដែរមែនទេដូចម៉ាឡេធ្លាក់ម៉ានដង មានណាជិះណាកាលមុនណាពីព្រោះវាជាអាយុជីវិតរបស់យើង នៅនឹងមិនអញ្ចឹងមិនអញ្ចឹងញាតិញោមមិនអញ្ចឹងហ្នឹងហើយ ថ្មជាតិនិងថ្មបូជាជីវិតសម្រាប់ជាជនជាតិខ្មែរទោះបីរស់នៅតាណាក៏ដោយបើកើតជាតិក្រោយជាចិនតែចាំធ្វើចិនតែជាតិនឹងជ្រុលកើតខ្មែរធ្វើខ្មែរមកជីវិតហ្មងណាបាច់ដោការមួយអាកាំងក៏មិនដោហ្នឹងឧទាហរណ៍ឥឡូវយើងមើល ថាអីបាត់បែកទៅក្រោមខ្លះហើយប្រវត្តិពីមុនមកហើយក្តីបារម្ភរបស់លោកតាក៏ជារឿងល្អញាតិញោមដឹងប្រវត្តិអុកញ៉ាសឿនគុយហ៎ដឹងហ៎ដឹងគាត់ផ្ដាំថាម៉េចហ៎មុនគេសម្លាប់គាត់ផ្ដាំថាម៉េចគាត់ផ្ដាំថា ចូលប្រជាជនខ្មែរទាំងឡាយកុំចោលវត្តប្រសិនបើអ្នកចោលវត្តជាតិខ្មែរនឹងរលាយដោយឆាប់អញ្ចឹងហើយបាននៅកម្ពុជាក្រោមកុំតែមានវត្តគ្មានវិណាជាអសរខ្មែរនេះយល់ចឹងមែនអត់នៅកម្ពុជាក្រោមអត់មានសាលាណាបរៀនសរខ្មែរក្រៅពីវត្តទេហ្នឹងហើយ តែ កម្ពុជាក្រោមអាត្មាថានេះអាត្មាគិតទេណាអាចជនជាតិខ្មែរកម្ពុជាក្រោមវត្តអារាមហ្នឹងអាចគង់វង្សយូរជាងកម្ពុជាកដាលយើងបើតាមស្ថានភាពរាល់ថ្ងៃបើខ្មែរអត់ដឹងខ្លួនទេណាបើខ្មែរអត់ដឹងខ្លួនអញ្ចឹងណាកម្ពុជាកណ្ដាលនឹងវិនិច្ឆ័យមុនកម្ពុជាក្រោមទៀតពីព្រោះអីពីព្រោះចរិតខ្មែរយើងអាត្មាដឹងចរិត ទលកជនចំក្បាលហ្មងបានងើបតែបើគេបដ ாய் ឲ្យសបាយដូចរាល់ថ្ងៃសបាយសបាយស្អីក៏គឺសបាយផឹកតែស្រាប់ញញុំមើលផឹកតែស្រាប់ផ្សាយតែស្រាប់គឺគេគេឲ្យយើងសបាយចឹងហ្មងហ្នឹងហើយគេឲ្យសបាយចឹងតែម្ដងហើយញាតិញោមកុំទៅចិត្តថាអាត្មានិយាយយោបាយអត់ទេអាត្មានិយាយពីអនាគតខ្មែរ ខ្មែរគ្មានបណ្ដាប្រធានគណៈបកឯណាប៉ុន្តែក្នុងនាមយើងជាខ្មែរម្នាក់ហ្នឹងគឺត្រូវតែមានចំណែករួមពេលហ្នឹងអាត្មាថាបើអាត្មាមិននិយាយនៅពេលដែលប្រទេសខ្មែរហ្នឹងបាត់បង់ទៅអាត្មាក៏ជា អ្នកទោសមួយសម្រាប់ជនជាតិចំនួនក្រោយបន្ទោសដែរពីព្រោះអាត្មាធ្លាប់បន្ទោសជនជាតិសម័យមុនល្ងងណាដូចសម័យលង្វែកដោយសារប្រាក់ដួងនោះមិនខ្មិច វាមិនមែនជារឿងអ្នកដឹកនាំគឺប្រជាជននឹងតែហ្មងឃើញទេហ្នឹងហើយអមកដល់សម័យរដ្ឋកម្ពុជាអាត្មានៅតូចរៀនទៅតែថ្នាក់បឋមឯងប៉ុន្តែអាត្មាអង្គុយគិតឥឡូវនឹងដូចអាត្មាគិតតាំងពីក្មេងអាត្មាឆ្ងល់ឆ្ងល់អញ្ចេះតែហេតុអីបានជាខ្មែរល្ងងម៉េះបាននិយាយចឹងតាំងពីអាត្មាអាយុជាង10ឆ្នាំ ល្ងងមិនខ្លួនឯងអត់តន់បានបង្កើតស្អីទុកសម្រាប់កូនចៅផងយកតែបោះចាស់ចាស់យកទៅលក់អស់វត្ថុបុរាណកាច់ដៃអ្នកតាកាត់ដៃព្រះ កាច់កព្រះយកទៅលក់ឲ្យថៃកាលហ្នឹងបានច្រើនតលឹងណាមួយមួយរូបបុរាណមួយមួយសិតរាប់រយតលឹងបានមកថាមិនក៏ល្ងងម៉ែហើយអាត្មាគិតរួចជាស្រេចថា ធ្លាប់អានប្រវត្តិសាស្ត្រខ្លះថាថ្ងៃក្រោយប្រកាសជាថៃដូរប្រវត្តិសាស្ត្រហើយវានឹងបង្រៀនកូនវាថាអង្គរវត្តជារបស់វាហើយហើយវានឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយថាខ្មែរជាអ្នកវ័យដណ្ដើមយកអង្គរវត្តអង្គរវត្តសែងទៅបង្កើតយកទៅវត្ថុបុរាណទៅដោយអាត្មាគិតចឹងទីបំផុតទៅសួរកូនថៃរៀនប្រវត្តិសាស្ត្រគួរវត្តរបស់វា វត្ថុបរានរបស់វាវាមិនថាយើងវាទិញពីយើងណាញាតិញោមនេះឯងគឺទោសប្រជាជនដែលមិន ខ្វល់ពីប្រទេសជាតិគ្មានពលឹងញាតិញោមអញ្ចឹងមិនដូចអាត្មាថាហ្នឹងណាចង់កែប្រែចរិតខ្មែរយើង មិនមែនជាការលះបង់តូចទេ គឺជាការលះបង់ធំណាស់ហើយមិនដឹងថាដល់គោលដៅឬក៏អត់ទេ ពីព្រោះអីពីព្រោះសូមបែតែញាតញោមនៅចិត្តចិត្តអាត្មាហ្នឹងតែអាត្មានិយាយជឿកាលញាតញោមខ្លះអូយទៅគិតរឿងគេអាត្មាថាបើយើង មិន គិតចុះអនាគតកូនចៅយើងនៅឯណាញាតញោមហើយម្នាក់ម្នាក់ធ្វើបន់ចង់ទៅទៅឋានសួគ៌ហឹមយ៉ាប់ហ្មងអាត្មាលើករឿងមួយកាលភិរមក្រមងុយភិរមក្រមងុយ គាត់ល្បី តាំងពីអាយុ19លឹងឬចាស់ចាស់និយាយល្បីដល់ស្ដេចសៀមស្ដេចសៀមអញ្ជើញទៅមកវិញគាត់មកកាត់ខេត្តពោធិ៍សាត់ហើយមានលោកតាម្នាក់គាត់អ្នកបកែចបៃគាត់បកែសម្ដីចង់ប្រឡងបញ្ញាគ្នាដល់ពេលអញ្ចឹងចវាយខែរៀបចំឲ្យឲ្យច្រៀងប្រឡងបញ្ញាគ្នាគាត់ឲ្យសួរមុន ដឹងគាត់សួរមិនអីគាត់សួរថាពីឋានមនុស្សទៅឋានតាវតឹង មានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងសួរអញ្ចឹងហើយតាក្រុមហ្នឹងគាត់ជាឆ្លើយមានប៉ណេះប៉ណេះប៉ណេះប៉ណេះគាត់នោះសួរថាម៉េចបានដឹងបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលដល់គាត់សួរវិញនឹងគាត់សួរមិនអីគាត់សួរថាពីពោធិ៍សាត់ហ្នឹងបើវាស់ទៅភ្នំពេញគេចាប់ពីចំណុចណាទៅចំណុចណាហើយប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹង បើទៅដើរប្រហែលថ្ងៃដល់ជិះសេះប្រហែលថ្ងៃដល់ទៅផ្លូវទឹកតាមផ្លូវណាប្រហែលថ្ងៃដល់អត់ដឹងពីព្រោះអាហ្នឹងគេវាស់បានណាបានគាត់តេះដៀលថានឹងហើយគំនិតខ្មែរយ៉ាប់រឿងគួរដឹងមិនដឹងណោទៅរឿងដឹងអារឿងមេឃលើមេឃថាគុំទៅខ្វល់ពេកអាឋានប្រអិនហ្នឹងទោះបីយើងដឹងក៏មិនបាច់ទៅសុំប្រអិននៅបានដែរដីខ្លួនឯងប៉ុណ្ណាអត់ដឹងព្រំដែននៅណាអត់ដឹងទៅដឹងដឹងឋានប្រអិន ហើយខ្លះសូត្រអូរយប្រអិនមិនប្រហុំប៉ុណ្ណេះប្រអិនស្ដាប់មើលអ្នកទេសឡាខ្លះដឹងឋានប្រអិនប៉ុណ្ណាទៀតណាទៅសួរប្រទេសខ្មែរប៉ុណ្ណាអត់ដឹងរឿងគួរដឹងមិនដឹងយល់ពពុទ្ធសំដែងអាត្មានិយាយហ្នឹងអត់មានលើសពីព្រះអង្គសំដែងទេអុដ្ឋានសម្បទាឲ្យប្រឹងប្រែងអារកសម្បទាឲ្យចេះថែរក្សាអញ្ចឹងថែរក្សា ទៅបាន វាទល់តែស្គាល់យល់ទេ យល់ទេញាតិញោមហ្នឹងហ่ะអញ្ចឹងលោកតាបារម្ភនឹងត្រូវហើយ ត្រង់ថា វាមុននឹងបាត់ទ្រង់ទ្រាយវាត្រូវបាត់ពលឹងមុនឥឡូវកូន ខ្មែរយើងភាកច្រើនឲ្យតែគេបង្កើតកម្មវិធីសបាយសបាយអត់ដឹងងាប់ទេញាតិញោមតទេតទេទៅជន់គ្នាងាប់នឹងកោះពេជ្រហ្នឹងឲ្យតែដាក់គ្រឿងសបាយមកជ្រួលដូចអដិញ នឹងមកមេជោភ្លើងចឹងអត់គិតហើយបន្ទោសគ្នាវាអត់បាន ពីព្រោះអាការ ផ្ដាល់ឲ្យគ្នានឹងវាអញ្ចឹងសង្គមផ្ដាល់ឲ្យអញ្ចឹងហ្មងហើយសួរនរណា ម្នាក់អ្នកផ្ដាល់ឲ្យហូរមុខអត់ឃើញទេអញ្ចឹងយើងមិនបាច់សួរថានរណាអ្នកផ្ដាល់ឲ្យអញ្ចឹងប៉ិនសួរយើងទៅដឹងខ្លួននៅសួរថាខ្មែរយើងដឹងខ្លួននៅដឹងខ្លួននៅយើងមិនបាច់ទៅបន្ទោសថាពីណាទេហើយមើលតាម Facebook ម្នាក់ម្នាក់ជេរយួនជេរថ្មមិនដែលជេរមិនដែរញាតិញោម អាត្មាឧទាហរណ៍ឧទាហរណ៍ណាគ្មាន បានដោះស្រាយសំណួរទេហ្នឹងឧទាហរណ៍អញ្ចេះតាមប្រពៃណីខ្មែរ កូនកំមុំគេត្រូវថែរក្សាខ្លួន ចាំថ្ងៃរៀបការមិនអញ្ចឹងណាមិនអញ្ចឹងណាមិនលែងអឺអស់ហើយមិនអញ្ចឹងណាហ្នឹងហើយ ប៉ុន្តែតកូនកំមុំស្អាត ប្រុសណាក៏ចង់ញ៉ែដែរធម្មតាថាហ្នឹងមែនទេជនជាតិបារាំងមួយ ថាស្រុកខ្មែរយើង ដូចកូនកំមុំអញ្ចឹងដែលគាត់និយាយពាក្យហ្នឹងថាណាណាក៏ចង់បានដែរវាមិនមែនតែយួនទេសៀមក៏ចង់បានបារាំងខ្លួនឯងហ្នឹងក៏ចង់បានដែរបានទៅគ្រប់គ្រងអស់ជិត100ឆ្នាំមកមែនអត់ហ្នឹងហើយបានគេគិតថា ដោយកូនកំមុំនឹងមានពីរនេះមួយថាវាល្អណាស់ប៉ុន្តែមិនចេះ តែងខ្លួននឹងមួយមានន័យថាយើងមានរបស់ល្អយើងអត់ចេះថែមួយទៀតថាជារបស់ល្អនឹងឋានណាក៏ចង់បានដែរដីអាមេរិកកាំងមិនល្អជាងដី ខ្មែរទេអាត្មាមើលមែនទេហ្នឹងហើយតំណាំតំណោចអីជុះអាចមិនស្រួលដោះទៀតហូបអាលឹកអីមិនបាននេះគ្រាប់ហ៎ដោះ 7អីហ្នឹងលេបទៅក្របទៅដោះទៅដាក់តាមវាលស្រែហ្នឹងហើយហ្នឹងហើយប៉ុន្តែឥឡូវញាតិញោមអាត្មាកាន់តែបារម្ភទៅបារម្ភទៅដោយសារអីដោយសារក្រប្រហែលនៅសម័យរដ្ឋកម្ពុជាមិនមែនក្រដូចរាល់ថ្ងៃនេះទេក្រមានបាយហូបហេតុអីបានជាមានបាយហូបដោយសារ នៅតាមភូមិតាមអីខែធ្វើស្រែធ្វើស្រែខែចកាចកាជុំវិញភូមិខៀវសងាត់មនុស្សមិនមានស្អីជិះម៉ូតូជិះមែនតែមិនល្បីមនុស្សអត់បាយច្រើនទេសម័យរដ្ឋកម្ពុជា កាលអានៅតូចតូចណាសម័យនេះអ្នកមានច្រើនណាស់បើញាតិញោមទៅតាមតាទីក្រុងណាស្រុកខ្មែរយើងណាព្រោះអ្នកក្រដូចមិនចង់ឃើញទេអ្នកខ្លះគឺមិនជឿថាអ្នកស្រុកខ្មែរក្រទេដោយសារអី នៅពេញនៅតាមផ្លូវឡានមកកកោកប៉ិនញាតិញោមចុះទៅតាមស្រុកស្រែបន្តិចទៅដឹងថាប្រជាជនយើងយ៉ាងម៉េចហើយឥឡូវនេះ ខ្មែរនឹងស្លាប់មុនអាយុឲ្យតែរបៀបនឹង បានអាត្មាសរសេរមកឃ្លាទៅមានគេជេរអាត្មាអាត្មាថាសម័យពលពតស្លាប់ព្រោះនឿយហត់អត់ឃ្លាន សម័យនេះនឹងស្លាប់ព្រោះតែបរិភោគខ្ជិលដាំហើយនិយាយមកនិយាយធំពេកទៀតណាអ្នកនឹងនិយាយថាដាំស្អីបើគ្មាន ទីផ្សារថ្មថាគុំនិយាយដល់ទីផ្សារមើលនិយាយថាដាំស៊ីសិនមកពីព្រោះអីញោមនៅកំពង់សោមទេប្រាប់ថ្មថាខ្មែរឈប់ដាំអស់ហើយដឹកយកមកតែពីយួនទេសក្រីខ្ទឹម បន្លែប្លុកនាំយកពីគេទាំងអស់ហើយទាំងដឹងថានៅក្នុងនឹងមានថ្នាំគីមីក៏ស៊ីដែរបើប៉ុណ្ណឹងមិនវិនិច្ឆ័យទៅចម្លែកគឺធ្វើឲ្យខ្មែរយើងទុនដៃទុនជើងលែងធ្វើអីទាំងអស់ចាំស៊ីស្រាប់ហើយប្រសិនបើស្រុកកើតស្អីវិញណាញាតិញោមមិនចាំបាច់វៃទេគេផ្ដាច់តែស្បៀងនឹងងាប់ហើយកុំទៅឆ្ងល់ ចុះយើងឯណាតម្រាំតដាំប្រហែលខែទៀតបានបានស៊ីដីឲ្យសចេះឥឡូវមានណាដាំហើយបើដាំគិតថាដឹងលក់ឯណាកុំគិតរឿងដាំលក់មើលដាំស៊ីសិនមើលមិនបានទេចុះញាតិញោមសុខសប្បាយទេហ្នឹងហើយដែលខ្មែរចង់និយាយហ្នឹងចង់និយាយឲ្យញាតិញោមគិតឃើញថាតើវាកំពុងរអិលចូលជ្រោះមែនអត់ ជាពេលដែលយើងសុខសบายសើចក្អាកក្អាយអត់ដែលចាំបាច់ត្រូវគិតណាស់ហ្នឹងដោយសារស្រុកយើងវាកំពុងអញ្ចឹងបើវាដោយអាមេរិកចាំបាច់គិតអីដោយមនុស្សហ្នឹងត្រូវទៅពេទ្យហ្នឹងដោយសារទៅពេទ្យឈឺតាបើវាសុខភាពល្អទៅពេទ្យធ្វើអីមិនអញ្ចឹងហ្នឹងហើយអញ្ចឹងបើនិយាយពីបញ្ហាតណាក៏បញ្ហាតណាក៏បញ្ហាអាត្មាមើលមិនឃើញសោះឡើយដែលថាខ្មែររីចម្រើនមើលមិនឃើញមើលអត់ឃើញ អេសំវរៈវិរិចម្រើនប៉ុន្តែផ្នែកចិត្តគំនិតនេះវាអត់ឃើញថារីចំចម្រើននឹងអញ្ចឹងអញ្ចឹងឆ្លើយទៅលោកតាវិញថាអាត្មាគ្មានវិធីអីទេសរុបមកកលិខិឆ្លើយអានឹងទុំចម្លើយណាថាគ្មានវិធីអីឲ្យប្រសើរជាងការពន្យល់នឹងទេយល់ទេ ឲ្យអាត្មាយកលុយទៅចែកកុំដឹងរលុយឯណានឹងគ្មានទេ តែញាតិញោមត្រូវដឹងថា ព្រះសម្មាសម្ពុទ្ធណាមិនដែលចែកលុយនរណាមរៀលទេប៉ុន្តែព្រះអង្គចែកចំណីខួរក្បាលដោយឪពុកម្ដាយដ៏ល្អបំផុតមិនមែនប្រឹងរកតែទ្រព្យសម្បត្តិឲ្យកូនគឺឲ្យចំណេះដឹង ចំណេះទៅចាយមិនអស់ មែនឬមិនមែនហ្នឹងអាអឺតាខំស្ដាប់ តាំងពីយូរមកស្មានអាត្មាមានកលឹះអីនៅចុងបញ្ចប់ថាអត់មានអីផងហ្នឹងហើយលើអាត្មាឆ្លើយប៉ុនម៉ោងច្រើនណាម៉ោងចឹងទុកស្អែកណាសំណួរនេះគិតថាទុកស្អែកស្អែកអាត្មាឆ្លើយសំណួរមែនទេណាជុំនិយាយច្រើនណា ណាព្រោះនៅតែស្អែកមួយទៀតបាទអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងចាស់និយាយយូរទៅញាតញោមទៅកើតទុកជាមួយអាត្មាដែរហ្នឹងយកឧបធម៌ហ្នឹងសំដែងឲ្យអស់កើតទុកប៉ុន្តែស្ដាប់អាត្មាទៅកើតទុកប៉ុន្តែគាត់ថាឲ្យឃើញថាហេតុវាអញ្ចឹងបានវាអញ្ចឹងហ្នឹងហើយយើងមិនបាច់បន្ទោសគ្នាឥឡូវនេះទេថាជំងឺផ្លូវចិត្តហ្នឹងវាកើតយូរណាស់ហើយដូច សម័យពលពតអីអញ្ចឹងញាតិញោមស្មានថាសម័យពលពតនឹងចប់ហើយអត់ចប់ទេជំងឺនឹងនៅវ័យបហាផ្លូវចិត្តប្រជាជនខ្មែរយើងដល់រាល់ថ្ងៃហ្នឹងពីព្រោះអីពីព្រោះខ្មែរកើតជំងឺបាក់ស្បាត ដែលបាក់ស្បាតនោះអត់តន់ឈប់បាក់ស្បាតទេរាល់ថ្ងៃហ្នឹងព្រោះប្របួលធ្វើអីក៏គាត់ងាយហ៊ានធ្វើដោយសារអីក៏ខ្លាចងាប់ទៀតហើយងាយនឹងគេគំរាមបានណា ហើយដោយប្រជាជនអាមេរិកកាំងដែលជួបអញ្ចឹងហ៊ានអ្នកដឹកនាំធ្វើផ្ដេសផ្ដាស់មើលមិនបានទេពួកវាអត់ដែលបាក់ស្បាតអញ្ចឹងជំងឺនោះមកដល់ឥឡូវនេះមិនតាន់ជាទេអញ្ចឹងត្រូវការព្យាបាលយូរបន្តិចហ្នឹងហើយហើយញាតិញោមកាន់បាក់អីបាក់អីហ្នឹងកុំគិត ថាអាត្មាថាម៉េច ខ្មែរគ្មានថាបកណាអាក្រក់បកណាល្អទេបើចង់សង្គ្រោះខ្មែរដល់ញាតិញោមសម្លឹងមើលខ្មែរថាក្នុងបកណាក៏យើងត្រូវតែអាណិតអាសូរដែរអញ្ចឹងណាណាទោះគួរកាត់គាត់កាន់បៈហ្នឹងក៏គាត់ព្រោះតែចង់បានសុខដែរបានគាត់កាន់ហ្នឹងដល់យើងឃើញអញ្ចឹងទាំងអស់គ្នាហើយបើគណៈកាន់បៈមួយបៈមួយយើងស្អប់គ្នានោះយើង ជួយគ្នាអត់បានទេញាតិញោមបើកចិត្តឲ្យទូទូលាយហ្នឹង មែនទេប្រសិនបើខ្ញុំជាស្អីប្រសិនបើខ្ញុំជាស្អីសើទៅកំណត់អត់បានការទាំងអស់អាត្មាមើលទៅវាសំតែប្រទេសយើងហ្នឹងអញ្ចឹងឯងហើយសំតបាត់អញ្ចឹងឯងបាត់ដំបងមិនមែនបាត់ដីមិនមែនបាត់សម្បត្តិមិនមែនបាត់អីទាំងអស់គឺបាត់ឧត្តមកតេជាតិដោយមនុស្សយើងអញ្ចឹង ចឹងបាននៅក្នុងនគរកាយព្រះអង្គប្រៀបធៀបកាយទាំងមូលនេះជានគរកាយដែល គ្រប់គ្រងដោយ ព្រះរាជាឈ្មោះព្រះបាទចិត្តរាជប្រទេសនឹងមានបណ្ដោយមកព្យាមទៅតឹងមហັດកម្រាស់មកចាអាមនិងលើសសម្ាញ់ធាត់អានឹងលើសពីមកចាអាមហ្នឹងហើយរូបកាយដែលស្លាប់ទៅមិនមែនបាត់រូបកាយមុនទេគឺ បាត់វិញ្ញាណមុន យល់ទេញាតិញោមចឹងបានព្រះអង្គសម្ដែងថាអជារង្គវតយ៉ាងកាយោនេះកាយនេះមិននៅយូរឡើយបើបាត់វិញ្ញាណហើយស្ដាប់ពាក្យព្រះអង្គឲ្យបានកាយនេះមិននៅយូរប៉ុន្មានឡើយបើកាលណាវិញ្ញាណប្រះចេញហើយជាកាយគឺគេបោះចោលបើយើងប្រៀបនឹងធនធានសម្បត្តិឬក៏វប្បធម៌របស់យើង នោះវាដូចជារូបកាយ តែចិត្តស្រឡាញ់មោទនភាពរបស់យើង ដូចជាព្រលឹងវិញ្ញាណបើកាលណាវាបាត់អានឹងហើយវាបាត់អានឹងហើយ រូបកាយវាគង់តែអលាយហើយដូចសាកសពចឹងនៅទាំងមូលមែននៅទាំងមូលមែនប៉ិនបាត់វិញ្ញាណហើយតែបន្តិចវាលាយហើយត្រូវថ្ងៃ ត្រូវភ្លៀងហើមភិញទៅតកោចោះបើគេមិនដុតគង់តកោស៊ីដល់អស់ឆ្កែអង្គៀមដល់ខ្ទេច ពីព្រោះអីវាឈប់ឈឺហើយឈប់ឈឺហើយអញ្ចឹងនៅក្នុងខ្មែរយើងហ្នឹងបាត់អីបាត់ទៅរាល់ថ្ងៃហ្នឹងទល់តែប៉ះខ្លួនឯងគេយកដីចំនៅបានយំបដ ாய் តែបើថាឲ្យគិតគូទាំងអស់គ្នាសងំរៀងខ្លួនមែនទេមែនអត់ហ្នឹងហើយហើយអាត្មានិយាយចឹងថាអាត្មានយោបាយទៅលើណា ហ្នឹងរូបព្រោះគេគេគេរុញទៅរកតែនយោបាយហ្នឹងឯងរុញឲ្យតែយើងងាប់ហ្នឹងឯងរកឲ្យនិយាយមិនឲ្យប្រជាជនចេះគិតឲ្យតែនិយាយឲ្យប្រជាជនចេះគិតគេថាអ្នកនយោបាយពូអ្នកនយោបាយភៀកច្រើនគេចង់ឲ្យប្រជាជន ល្ងងយល់អត់កាលណាប្រជាជនល្ងងគេសំណុកបោកសំបីអ្នកដឹកនាំសាសនាក៏ដោយអ្នកដឹកនាំសាសនាដ៏ច្រើន គេមិនចង់ការបាននៅហេតុផលទេពិសេសដោយសាសនាឥស្លាមអី កើតមកត្រូវជឿព្រះគ្មានសំណួរអ្នកឯងសួរធ្លាក់នរកហ្នឹងអ៊ីស្លាមអញ្ចឹងសាសនាដែលគេដឹកនាំប្រមូលមនុស្សទាំងឡាយគេអត់ចង់ឲ្យមនុស្សកើតការគិតទេហើយអ្នកនយោបាយដ៏ច្រើនគឺអញ្ចឹងមិនចង់ឲ្យមនុស្សយល់ពីការពិតទេគេសនុកបោកយល់អត់នឹងដូចសិល5អញ្ចឹងលើអាត្មានិយាយបែកឲ្យជ្រុលទៅទៅលើងទៅងម៉ាងមកទៅ សិល5អញ្ចឹងឧទាហរណ៍ដូចដូចតែដេញអតនេទានមួយចាស់អតនេទាននាវេរមណីសិក្ខាបទាំងសមាទិយាមិគឺចេតនាមិនលួចទ្រព្យសម្បត្តិដែលអ្នកដតីហួងហែងយើងស្ដាប់លោកទេសនារាល់ថ្ងៃគឺហ៊ានទេសត្រឹមតែលួចសម្បត្តិហើយបើលើករឿងឧទាហរណ៍នោះលើកឧទាហរណ៍តែ2000ឆ្នាំមុនអត់ហ៊ានលើករឿងឥឡូវនេះទៀតហើយបើលើកឥឡូវនេះ ធំលួច កង់លួចម៉ូតូលួចទ្រព្យរបស់ថាតែប៉ុណ្្នឹងរបស់គេប៉ុណ្្នឹងប៉ិនពាក្យថាលួចទៅដាច់សិលញាតិញោមរបស់ទាំងអស់ឲ្យតែគេហួងហែងទុកជារបស់រួមក៏ដោយនឹងក៏ជារបស់លួចដែរឧទាហរណ៍រដ្ឋថាទុកព្រៃឈើនឹងអត់ឲ្យកាប់យើងទៅកាប់ដាច់សិលអសម្បត្តិធម្មជាតិទាំងអស់ ដែលច្បាប់ដាក់ថាមិនអោយបំផ្លាញហើយទៅលួចបំផ្លាញនឹងហើយគឺដាច់អតនីទានហើយដែលទេសដល់នឹងឯងហើយតទេសដល់នឹងគេថានយោបាយគឺយើងទុកសិលនឹងមកកណាត់ត្រឹមតែចោលលួចមនលួចទាហើយដល់ចោលកៅអីអត់និយាយកោចោលក្នុងបរោអីអត់និយាយ ស្រុកយើងក្រមិនមែនក្រដោយសារចោលលួយគោលួយកបីទេមិនក្រដោយសារចោលលួចលួចមន់លួចទាទេចោលលួចប្រាក់រាជការអីហ្នឹងហ្នឹងសិតតែដាច់សិលដោយអាត្មាធ្លាប់ធ្វើគ្រូមិនដែលបានប្រាក់ខែពេញអាត្មាប្រឡងគ្រូជាប់ឈប់ធ្វើគ្រូគិតទៅចិញ្ចឹមពុនមរស់ទេ ហើយប្រាក់ខែកាលនោះមកយូរហើយតាំងពីឆ្នាំ2000អឺ99មកប្រឡងគ្រូជាប់នោះទៅបរៀនហើយនៅលោកគេមិនអោយក្របខណ្ឌទៀតប្រាក់នោះគេកាត់ខ្លះទៀតហើយអាកាត់ខ្លះហើយមិនបានបើករាល់ខែទៀត5ខែបើកម្ដងបើកម្ដង6ខែប៉ុន្តែលុយពិតបាន14ខែអីចឹងយកបាត់អាម៉ានខែទៀតទៅណា អានឹងហើយអតនីទានអត់ដែលទេសពយល់គ្នាផងហ្នឹងទៅទេសទេតាចោលលួចមន់លួចទាយល់យល់ថាម៉េចលួចពុនក៏លួចពពុតសំដែងទាំងអស់ថាច្បាប់ណាក៏ដោយឲ្យតែមានចេតនាបន្លំចេតនាលួច គឺលួចហើយឧទាហរណ៍ក្នុងបៃដក ភាគ1ហ្នឹងឯងមិនបាច់លួចដោយខ្លួនឯងគ្រាន់តែជួយគេឲ្យរួច ពុនក៏ដាច់សិលនឹងដែរពេលមួយមានបរោះម្នាក់អឺគាត់រត់ពុនកែវមณีប៉ុន្តែត្រូវឆ្លងកន្លែងទេហ៊ានណាកន្លែងអ្នកយាមព្រំដែនណាដល់ឃើញប្រសង់មកគាត់ក៏សុំផ្ញើកែវមณีនឹងនៅក្នុងថងយាមរបស់លោក ហើយលោកក៏កាន់យកឲ្យ គេអត់ហ៊ានឆែកលោកបើតែហ៊ាននឹងឆែកត្រូវចាប់ពីនៃផាគ្រាន់តែយកឲ្យគេប៉ុណ្ណឹងមិនបានយកមក ខ្លួនឯងទេ ទៅប្រាប់ព្រះអង្គព្រះអង្គថាដាច់អតិនីទៀនហើយហើយមានអាបត្តិទូចទេអាបត្តិបរាជិកបរោយវាគ្មានច្បាប់ អីល្អជាងសិលនឹងទៀតទេញាតិញោមឥឡូវឧទាហរណ៍ដូចជាភ្លើងស្តុប ថ្មលើកឧទាហរណ៍ភ្លើងក្រហម red stop ណាបើប៉ូលីសឃើញគេផាកហ្មងបើប៉ូលីសចាប់បានហ្មងប្រហែលអត់ដឹងទេអត់ដឹងទេបើបើបើខុសច្បាប់ណាគេថតបានអីចឹងណាកាមេរ៉ាគេថតបានត្រូវបង់ហ្មងហ្នឹងហ่าណា160ចឹង ប៉ុន្តែមានពេលខ្លះយើងឃើញអត់មានកាមេរ៉ាអត់មានប៉ូលីសដឹងថាគ្មានណាដឹងយើងបើកបំពេញទៅឈ្មោះថាយើង លួចរត់150នឹងឯង160នឹងឯងដាច់សិលបាត់យល់យល់អត់នេះតិចមកកាន់សិលទៅវិញបញ្ញាប់អីពំលងភ្លើងស្តុបដាច់អត្តនីទានបាត់ឥឡូវកុំនិយាយវែងឆ្ងាយពេកថា បំណងរបស់លោកអ៊ំលោកតាដែលគាត់លើកឡើងគាត់ព្រួយបារម្ភថាទៅអនាគតមិនដឹងមិនទេ បើខ្មែរមិនចេះផងអាត្មាថានេះវាជារឿងទាំងអស់គ្នានៅឡងប៊ិចឡងប៊ិចនឹងខាងរដ្ឋាភិបាលអាមេរិកកាំងនឹងឆ្ងល់ខ្មែរយើងដែរ ខុសពីជនជាតិដទៃហើយសពថ្ងៃគេចំណាយលុយច្រើនណាស់ដើម្បីឲ្យខ្មែរជួយខ្មែរឲ្យខ្មែរនិយាយខ្មែរឲ្យខ្មែរស្ដាប់ខ្មែរកុំឲ្យខ្មែរឆ្លោះខ្មែរពិបាកគេច្រើនណាស់គេឆ្ងល់ចឹងតាមវត្តតាមឲ្យឆ្លោះគ្នាខ្លាំងណាស់ញាតិញោមដែរឮដែរហ្នឹងហើយគេឆ្ងល់គេឲ្យខុសគេចុះអញ្ចឹងគេចំណាយលុយឲ្យខ្មែរនឹងជួយខ្មែរឲ្យខ្មែរត្រូវគ្នា ហើយគេធ្វើតេស្តកូនខ្មែរហើយនឹងជនជាតិក្រៅពីខ្មែរខុសគ្នាដាច់សួរអ្នកឯងមានជនជាតិអី ជនជាតិខ្មែរតើខ្មែរមានស្អីជាលក្ខណៈសម្គាល់10ឆ្លើយមិនតាន់រួចមួយឯងដឹងខ្មែរជាស្អីផងអញ្ចឹងគេឆ្ងល់ហ្មងគេព្រួយបារម្ភធ្វើបិទមកនៅស្រុកគេមែនកើតនៅស្រុកគេមែនមនុស្សតែកាលណាភ្លេចខ្លួនឯងក៏គេអត់ចង់បានដែរអញ្ចឹងបាននៅប្រទេសអូស្ត្រាលី ញោមម្នាក់គាត់និយាយជាប់កសែតអាត្មាហ្នឹងគាត់យកចៅទៅសាលារៀននាយកសាលាជនជាតិអូស្ត្រាលីសួរគាត់សួរថាណែឯងជនជាតិអីគាត់ថាគាត់ខ្មែរហើយគេសួរថាតើអ្នកឯងមានភាសាអីសម្រាប់និយាយខ្លួនឯងអត់មានភាសាដើមអត់ថាមានភាសាខ្មែរអញ្ចឹងជនជាតិអូស្ត្រាលីគេផ្ដាំថាអញ្ចឹងនៅផ្ទះអ្នកឯងកុំនិយាយអង់គ្លេសអ្នកឯងត្រូវនិយាយភាសារបស់អ្នកឯង អ្នកឯងកុំកុំភ័យថាកូនអ្នកឯងចៅអ្នកឯងនេះមិនចេះអង់គ្លេសឲ្យសោះគឺត្រូវភ័យថាកូនចៅអ្នកឯងភ្លេចភាសាខ្លួនឯងនឹងជនជាតិគេព្រួយជំនួសយើងថាម៉េចបានវាទៅជាអញ្ចឹងនៅផ្ទះជាតែមិនមិនចង់និយាយខ្មែរនោះថាវាបាត់ពលឹងវាបាត់ពលឹងអញ្ចឹងដើម្បី ថែរក្សាអវ័យអវ័យរបស់ខ្មែរយើងនឹងឲ្យវាគង់វង្ស បដោះចិត្តគំនិតឡើងវិញបានទៅថែរក្សាបាន បើបដោះចិត្តគំនិតស្រឡាញ់ជាតិស្រឡាញ់វប្បធម៌ស្រឡាញ់ខ្លួនឯងជាស្អីនឹងមិនបានទេទោះបីមានក៏គង់តែបាត់ដែរឥឡូវយើងនិយាយថាពីស្នេហាចុះណាបើគ្មានអារម្មណ៍មួយគ្នាទេចប់ហើយតែបើស្រឡាញ់មានស្អីក៏ល្អដែរមែនអត់ ម្នាក់នោះស្រឡាញ់គេកាលសម័យពីដើមគាត់និយាយធ្លាប់អង្គុយគេមកអង្គុយលេងអញ្ចឹងដល់វាមិនបានជួបគេមាន iPhone អីអីកាលនោះដល់ងាកងាកទៅអែលតែកន្លែងគេអង្គុយហ្នឹងហើយមែនទេឃើញឆ្កែគេក៏ល្អមែនទេហ្នឹងហើយឃើញដំបូលផ្ទះក៏អស់ចិត្តដែរអាត្មា ដឹងមិនបងដឹងដែរចឹងញាតិញោមត្រូវមើលថាវាមិនមែនតែកន្លែងយើងនេះឬកន្លែងណាទេស្មាតវាថាវាជារោគរបស់សង្គមយើងទាំងមូលហើយក៏មិនមែនទៅតែកើតឥឡូវនេះកើតកើតរាប់ទស្សវត្សមកហើយកើតយូរហើយអញ្ចឹងវិធីដែលយើងព្យាបាលក៏មិនអាចព្យាបាលឆាប់ដែរមិនអាចព្យាបាលឆាប់ទេហើយអ្នកដែលដែលចង់ព្យាបាលទឹកចិត្តខ្មែរណា លះបងធំហ៎មិនលះបងតិចបានទេត្រូវលះបងច្រើន ដោយហើយទៅសូម្បីជីវិតក៏ហ៊ានលះបងដែរពីព្រោះអីពីព្រោះរោគនេះវាកើតកើតរហូតដល់ទៅខ្មែរអស់មានមោទនភាពជា ខ្មែរទៅហើយ ញាតិញោមពិចារណាមើលបុណ្យវិសាខក៏បូជា ជាបុណ្យសាសនា ដែលខ្លួនឯងគោរពសួរថាវិសាខបូជាជាបុណ្យឆ្លងពុទ្ធសករាជអញ្ចឹងបានវែងអស់ថ្ងៃមុនញាតិញោមនៅ ខាងលូវ៉ាសួរថាថៃពុទ្ធសករាជគេដល់ដេញខែចែកទៅក៏គេអត់ដូរដែរប៉ិនខ្មែរដូរពុទ្ធសករាជតាំងពីខែចែក ថៃគេដូរដល់វិសាដូរពីណាខុសណាត្រូវគេវាត្រូវយើងវាខុសហ្នឹងណាដោយសារវាវង្វេងពុទ្ធសករាជគឺឆ្លងនៅថ្ងៃ បុណ្យវិសាខបូជាហ្នឹងឯងហើយយើងជាងការប្រូក្រាមបុណ្យវ័យពុទ្ធសករាជថ្មី តាំងពីចូលឆ្នាំខ្មែរមកអត់ដឹងហើយយើងទៅមើលដោយស្រីលង្កាឬដោយហោចទៅសូម្បីនៅម៉ាឡេស៊ីដែលប្រទេសកាន់ពុទ្ធសាសនាតន្តិចទេ តែពេលបុណ្យវិសាខបូជាបុណ្យឆ្លងពុទ្ធសករាជព្រាតរូបពុទ្ធគេដាក់តាមផ្លូវតាមអីព្រាត មនុស្សទៅជួបជុំមកកន្លែងរាប់ពាន់នាក់ប៉ុនខ្មែរយើងឲ្យស្ងាត់ឈឹងលោកមិនបាច់ដល់ប្រសក់ប៉ុន្តែលោកសងហ្នឹងក៏មិនដែលគិតរឿងវិសាខបូជាបើប៉ុណ្ណឹងឲ្យមិនរលាយទៅមិនចម្លែកប៉ុណ្ណឹងឲ្យមិនរលាយទៅមិនចម្លែកអើទៅចម្លែក ញាតិញោមញាតិញោមសុខសប្បាយទេអញ្ចឹងសពថ្ងៃនេះអាត្មានៅមានសង្ឃឹមមួយសង្ឃឹមថា ដូចអាត្មាធ្វើអញ្ចឹងថាវាមិនមែនជារឿងអាត្មាម្នាក់ឯងទេអ្នកខ្លះដូចមានសេចក្តីសង្ឃឹមលើអាត្មាពេក លោកសង្ឃឹមលើអាត្មាពេកអាត្មាព្រួយមកតែអាត្មាខំនិយាយខំអីហ្នឹងអាត្មាមិនមែនឲ្យ សង្ឃឹមលើអាត្មាទេគឺអាត្មានិយាយបណ្ដោះឲ្យមនុស្សចេះគិតឲ្យច្រើនគ្នា ដើម្បីជួយ គ្នាធ្វើការហើយដល់និយាយយើងអស់ពីលោកគ្រូទៅមិនកើតទេងាប់ហើយនិយាយអីចឹងខំនិយាយយូរហើយអត់យល់អីបន្តិចចឹងមែនអត់ហ្នឹងហើយ នុងអាហ្នឹងណាពិតខនចេះបើឲ្យគេជឿទៅលើតែម្នាក់ហ្នឹងអត់ល្អឯងចឹងបានអាត្មាកំពុងតែបណ្ដោះប្រសង់ឲ្យឲ្យលោកខ្លាំងឲ្យលោករៀនឲ្យខ្លាំងហើយបណ្ដោះអាទឹកចិត្តហ្នឹងឲ្យកើតឡើងទៀតពីព្រោះដោយស្មាប្រៀបធៀបចឹងថា ព្រៃឫស្សីនឹង អាចគង់វង្ស ទោះបីដើមរុស្សីមុនល្អប៉ុណ្ណាក៏ដោយវានឹងវិវត្តទៅរកចាស់ហើយសំខាន់ទំពាំងថ្មីដោះអត់បើឫស្សីនឹងទំពាំងថ្មីអត់ដោះដើម្បីឈោជំនួសឫស្សីចាស់ទេ យើងទាយឲ្យទៅថាវាគង់តាលាយហើយចឹងបើកំណត់នឹងវានៅតែលើអាត្មាតែម្នាក់ឯងអញ្ចឹងណាបើមិនសឹកយកប្រពន្ធក៏ងាប់ដែរ ណាក្រោយទៅមកវិញមែនអត់ហ្នឹងហើយសំខាន់គឺគំនិតហ្នឹងវាបានរីកទាំងអស់គ្នាឬក៏ឲ្យឲ្យអ្នកក្រោយនោះឲ្យខ្លាំងជាងអ្នកឥឡូវហ្នឹងទៀតអាហ្នឹងបានទៅរួចអញ្ចឹងបានទ្រឹស្ដីមួយគេថា គ្រូដែលប្រកែបំផុតហ្នឹងគឺគ្រូដែលបង្រៀនមនុស្សឲ្យប្រកែជាងខ្លួនឯងទៀតគ្រូខ្លះលាក់ល្បិចអត់ ឥឡូវចូលមកសំណួររបស់លោកតាវាទៅមិនរួចសោះវាជាតានិយាយតាបែកអឺថ្មមិនអស់សង្ឃឹមឯញាតិញោមដោយពាក្យមួយគេនិយាយថា សង្ឃឹមតែបន្តិចក៏មិនបោះបង់ដែរ